ថ្ងៃនេះខ្ញុំចង់នាំទៅអស់គ្នាទៅមើលតាក់តងជាមួយនឹងដីឡូដីឡូរបស់ខ្ញុំទិញនៅម្ដុំផ្លូវ51ហើយបើសិនជាមានចំណាប់អារម្មណ៍ចង់ទិញតអីអាចតាក់តងបានលក់ទូថ្លៃបាទអរគុណណា 20ម៉ែត្រហើយទៅតឹងនឹង5ម៉ែត្របាទទីតាំងនេះគឺស្ថិត នៅ ក្នុងនៅក្នុងខេត្តកដាលជាប់ទៅមុខទៀតនឹងដល់ផ្លូវ51 បានហើយបន្តិចទៀតនឹងបានទៅជួបដីដីមួយទៀតគឺជារបស់ខ្ញុំដីនេះគឺរបស់បងអរគុណ Thank you. បាទសួស្តីឥឡូវយើងមកដល់ផ្លូវ A1 ផ្លូវនេះចាក់ទៅខាងកុំស្ពឺវិញយើងកាត់នេះលឿនជាង បាទសួស្តីបងប្អូនទាំងអស់គ្នានេះដីឡូរបស់ខ្ញុំអញ្ចឹងលេខលេខរបស់វាគឺ I 082តែតែ1ឡូគឺប្រតឹងប្រតឹងគឺ20ហើយបណ្ដោយមកបណ្ដោយ20ម៉ែត្រហើយប្រតឹងទៅ5ម៉ែត្រហើយនៅក្នុងនេះដែរនៅក្នុងគម្រោងនឹងដែរនៅក្នុង សងខាងហ្នឹងមានទៅជាកន្លែងលក់កាហ្វេផបនិងផ្ទះល្វែងអញ្ចឹងតែគេធ្វើអត់ទាន់ហើយហើយចាប់អារម្មណ៍តាក់ទងបានបាទអរគុណសម្រាប់ការតាមដានទស្សនាហើយនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ